ហ្នឹងហើយអូខេសួស្ដីទាំងអស់គ្នាហ្នឹងហើយថ្ងៃយើងមកធ្វើការខ្វេះយករេប៉ាអីអ្នកទាំងអស់គ្នាដឹងហើយនៅពេលដែល hero យើងខ្វេះរេប៉ាគឺខ្វះរេប៉ាគឺអត់អាចពាក់ប៉ាប៉ែតបានទេមែនទេហ្នឹងហើយតាមធម្មតាបើសិនជាអ្នកទាំងអស់គ្នា ប្រើវិធីសាស្ត្រអនឡាញ11ថ្ងៃដើម្បីទទួលបានគុជខ្យងមួយនេះឬយើងយកទៅដូរយករេប៉ាឲ្យបាន1995អញ្ចឹងមានន័យថាយើងមិនចាំបាច់ធ្វើខ្វេះបន្ថែមទៀតទេ grade នេះវានឹងគ្រប់ ដោយឯងឯងតែម្ដងហ្នឹង15000ដល់ពេលដែលយើងធ្វើ quest នៅ CD quest នៅអឺ daily ចប់នឹង user ចប់វានឹងទទួលបាន15000យ៉ាងផុយតែម្ដងប៉ុន្តែ hero ខ្ញុំនេះដោយសារខ្ញុំ online តែ10ថ្ងៃអញ្ចឹងខ្ញុំស៊ីយកដូរយក rate បាន10000ទេអញ្ចឹងវាធ្វើឲ្យខ្ញុំខ្វះ rate 15000ដើម្បីពាក់បាក់ប៉ែតប៉ុន្តែខ្ញុំមិនជាខ្វះច្រើនប្រហែលដែរហើយខ្វះខ្ញុំនៅសល់រៀងក្រាស់ដែរប៉ុន្តែ ភាគច្រើនពេលដែលខ្វះទៅគឺទទួលបានត្រឹមតែអឺ repart skill ទេដល់ពេលអញ្ចឹងខ្ញុំអត់សូវចង់បានទេណាជំនួសចុងក្រោយមានតែយើង ធ្វើការខ្វេះបាក់ទេដើម្បីទទួលបាន rep 15000នេះហើយខ្វេះម្ដង វាទទួលបាននេះយើងប្រើតុងនេះណានឹងឲ្យទទួលបានដូចជា30អញ្ចឹងមានខ្វះផែកតុងថា300ចុះអញ្ចឹងខ្ញុំត្រូវការធ្វើខ្វេះ10ដងហ្នឹងហើយអីតាមពិតចង់ខ្វេះយូរហើយប៉ុន្តែខ្ញុំអត់មាន ES ហ្នឹងហើយឥឡូវនេះខ្ចី ES គេបានហើយហើយម្ចាស់គេមិនឆាថាពេលធ្វើខ្វេះចប់ ជួយឆាតប្រាប់គេផងដោយសារមាន friend គេត្រូវការលេងអញ្ចឹង ES នេះមានអ្នកលេងច្រើនហ្នឹងហើយអូខេហើយដំបូងយើងធ្វើការស៊ីតុងមួយនេះហើយតុងមួយនេះមិនបាច់ខ្ញុំប្រាប់ទេណាហ្នឹងហើយតែញពីកន្លែងនេះអឺ25ជា point នេះតុងនេះ25ជា point ទេហើយនៅពេលដែលយើងប្រើវាវាប្រាប់ហើយនេះវាទៅយើងប្រើវាដូចជាបានតុងដូចជាប្រហែលម៉ោងដូច6ម៉ោងឬ8ម៉ោងខ្ញុំមើលសិនអឺអត់បញ្ជាក់តុងវាតាមខ្ញុំដឹងដូចស៊ីបានត្រឹមតែ8ម៉ោងទេអ្នកទាំងអស់នេះ ប្រើបានតែ8ម៉ោងទេផុត8ម៉ោងវាអត់សមត្ថភាពអញ្ចឹងណាអូខេតោះឥឡូវកុំឲ្យខាតពេលហើយណាមួយគេចាំ ES ដែរអញ្ចឹងយើងធ្វើបដាបដាទៅអូខេតោះខ្ញុំបើកតុងនេះចោលសិនណាខ្ញុំប្រើប្រាស់វានេះទៅហើយអញ្ចឹងតុងរួចនេះនេះទៅនេះអញ្ចឹងនេះចឹងបើសមក EN នេះបើសបានលទូរៀងយូរដែរប៉ុន្តែអត់ម្យ៉ាងឯងអត់មានសភៅ support បើគាត់ដាក់សភៅ wallet មួយទៀតអែមតែម្ដងហ្នឹងហើយអូខេយើងយក mission នេះមកនេះ យកនេះហើយអានេះវាអាចជង្រើសយើងចង់បានអីគេ practice point divide ឬក៏នេះ reputation អញ្ចឹងខ្ញុំយកតែ experience ខ្ញុំមើលសិន experience នៅ school បាក់ខ្ញុំសុំយកលើ standard ចុះអានេះយកលើយកក្រោបនេះវិញអឺខ្ញុំអត់ដែរធ្វើអីទេទៅអាខ្វែងនេះខ្ញុំខ្ជិលធ្វើមែនទែនអានេះខ្ញុំខ្ញុំសុំអត់យក practice point ទេខ្ញុំយកតែ experience ជាមួយនឹង school បាក់ទេអញ្ចឹងខ្ញុំយកអានេះ អូខេវាឲ្យយើង let's go យើងទៅកន្លែងតែម្ដងតោះអីចាំមើលវាឲ្យវាយគេខ្ញុំអត់ដឹងដែរហើយពួកនេះហេវាយចង់ដឹងវាយមើលសិនវាវាឡើងនេះអត់ណានឹងវាឡើងអត់អ៊ីសាត់មិនជាប្របាអីហ្មងទេដោយសារ skill វាចំចាំវាឡើងវាលោតឡើងនេះអូខេវាយពួកហ្នឹងណាវាយពួកហ្នឹងចឹងនៅខាមនេះសបោចឹងយើងដើរប្រមូលវាច្រើនទីមក ES បើយើងយកមកទុកកន្លែងនេះតែម្ដងក៏បានដែរទៅ ES ព្រោះកន្លែងនេះវាសបោ monster អញ្ចឹងយើងអាចវាយឲ្យប្រមូលវាបានច្រើនណាយើងវាយឲ្យប្រមូលវាបានច្រើននេះអឺអ្នកខ្លះណាគាត់ថា ES quest ស្រួលតែខ្ញុំដូចជាមិន quest ស្រួល ES ពិបាកវៃជាងពួកអបៈនេះពួកអបៈនេះស្រួលវៃនេះអញ្ចឹងមកខ្វែខ្វែវា30រត់តណាយ៉ារបស់យោអូខេចឹង11ហើយអ្នកនរគ្នា11 អឺមួយរយៈនេះ key ឡើងថ្លៃសាហាវមែនទេអ្នកទាំងអស់នេះ key ឡើងថ្លៃសាហាវហើយ goal ធ្លាក់ធ្លាក់ធ្លាក់មកតាហឹង goal ណា goal ធ្លាក់ថ្លៃ key ឡើងថ្លៃ item ធ្លាក់ថ្លៃ hero ធ្លាក់ថ្លៃហើយអញ្ចឹងខ្ញុំអត់ដឹងថាវាមកពីអីទេហើយក៏សម្បូរ player ដែលគាត់លក់ hero ច្រើនដែរតាមពិតមូលហេតុនៃការលក់ hero នេះក៏វាពិបាកនឹងនិយាយដែរដោយសារទី1គឺក្រុង ដែលវាតាក់ជើងណាហ្នឹងហើយវាតាក់ជើងវាពិបាកដែរចាំមើល ប៉ុន្តែខ្ញុំដឹងខ្ញុំធ្លាប់ខ្វះការពីខ្ញុំលេងនៅចាក់តមុកនគរចាក់តមុកដូចជាហាមដឹង60មិនដឹងទេតែនេះវាឲ្យໄວតែ40ទេប៉ានេះក៏ល្អរៀនតិចខានធ្វើយូរពេកខានធ្វើរាប់សិបឆ្នាំហើយដែរធ្វើទេខ្ជិលពេកទៀតទៅអានេះឧស្សាហ៍អស់ជំរឿហីវាដឹងខ្វះអីគេតែតាមធម្មតាខ្ញុំចង់ខ្វះស្រួលជាងចាំមើលយក ES មកនេះសិនដើម្បីស្រួលគប់ swear វិញតិចយើង បានខ្វះនេះយើងរៀនគប់ swear បដាបដាទេ ខេចិត្តគ្រប់ហើយនៅកន្លែងនេះវា sable monster វា sable monster ច្រើនខៅខ្លះពិបាកខ្វេះមែនទែនអត់មាន monster ដល់ពេលយើងពិបាកខ្វេះចុះអានេះនៅ clear ខៅតាមពិតអឺពេលខ្ញុំធ្វើខ្វេះចឹងខ្ញុំចង់ live ដែរតែប៉ុន្តែ live អត់បានទេតែ live ឃើញខ្ញុំធ្វើខ្វេះហ្នឹងវវមកគោខ្ញុំនេះស្អីចឹងដល់ពេលចឹងបានសង្ងំ record ផុសក្នុង YouTube ពេលធ្វើខ្វេះម្ដងម្ដងវាពិបាកចឹងអានេះចាត់ឲ្យដូចគ្នាទេពេលចឹងឃើញខ្ញុំចង់ទៅវាយដល់មិន ហើយអសូរតែខ្ញុំនោះវាស្ទាវហើយអសូរខ្ញុំទៅឌឺដងគេច្រើនទៅខ្ញុំមិនដែរទៅឌឺវាណាទេទៅព្រោះយើងដឹងដែរអាចធីមយើងអន់យើងទៅឌឺវាណាកើតណាមួយតាំងពីដើមរហូតដល់ចប់មិនដែរចេះលេងឌឺគេទេលើខ្ញុំសុំតែមករស់មករស់ទៀតទៅអូខេអានេះមួយចប់ហើយយើងអាចទៅចូលកន្លែងនេះវិញបានណាចូលវាទទួលបានបានអញ្ចឹងចប់ហើយណានេះចប់ហើយអញ្ចឹងយើងអាចទៅកន្លែងដើមយើង ES បាក់នេះវាបាក់ចេញចូលទៀតណាវាជួនកាលវា full ជួនកាលអីចឹងណាអូខេនេះអញ្ចឹងយើងយក school នេះ check នេះនេះ repeat បបយើងមើលយើងទទួលបានបានចាំឲ្យបានតែ18ចឹងអញ្ចឹងមានថាខ្វែងនេះបាន18អញ្ចឹងយើងយកផ្សេង school mission នេះអត់ទេ school rubbish and this school យកក្រោមហ៎តើភាសាទៀតអត់ដឹងហ៎យ៉ាកំតន់ទៅបើសិនមិញបានតែ18ហ៎មិញខ្ញុំតែខ្ញុំដឹងម្ដងបាន30អាហ្នឹងហ៎ខ្ញុំសាកភាសាទៀតខ្ញុំខានធ្វើយូរពេកឥឡូវចង់ចង់វែងឃើញខ្ញុំទៅភាសាទៀតអូប្រហែលជានេះប្រហែលជាខៅរៀងធ្ងន់ប្រហែលជាអាច ចូល30ក្នុង account ហ្នឹងហើយហើយប្រហែលជានឹងខ្ញុំអត់ដឹងដឹងអ្វីអាមួយណាទេចាតែប្រេះតែប្រដាសទៅព្រោះមិនអាចបានមើលតែពេលយើងមើលបាននេះកន្លែងនេះ school ប៉ាក់នៅក្បែរនៅក្រោមនេះ flow ហើយពណ៌សេរី flow flow ពណ៌មីនេះខោពណ៌អឺបាឈុកអញ្ចឹងយើងទៅដើររកពួកពណ៌អាឈុកវិញកុំឲ្យខាតនេះតែដូចស្ងាត់ល្អមែនតើអស់លីងចឹង ចុះមានអ្នកវាយដែរទេអានេះរឿងវេទនាជាងអមាញ់ពណ៌លើសារពណ៌ខៀវកាទេដល់រកកន្លែងណាទៅពួកអាឈូកវាយមកប្រើពីប្រើគឺអស់ហ្មងនេះមកចង់ដឹងយើងចង់ដឹងថាវាវាត្រូវការអាមានយើងវាយវាចូល30%សិនតើហ្នឹងហើយ វ័យ C ទេតា C តា30តាអ្នកនរនេះតា30ទេប៉ុន្តែចាំមើលមើលសិនខ្ញុំអត់ទាន់ដឹងថាត្រូវអានឹងអត់ទេអឺ sorry ផងដោយសារខានធ្វើយូរពេកអ្នកនរនេះខានធ្វើយូរមែនទេហ្មងនិយាយទៅមែនយូរលេងលេងយូរមែនទេហ្មងខ្ញុំមិនដែរនឹងនឹកឃើញមកអង្គុយធ្វើអានឹងទេវាខ្ជិលពេកតាមធម្មតាធ្វើតែខ្វេះលេងលេងទៅលើកនឹងដោយសារផ្លត់ស្នៀត ដូរអា school ហ្នឹងខ្ញុំដូរយកតែបានតែប្រហែលទេ10000 point ដល់ពេលអញ្ចឹងយ៉ាប់បដ ாய் តាមពិត តាមធម្មតាយើងគ្នាយើងដូរបាន15000អឺ19000 19495ហ្នឹងដូរបានប៉ុណ្្នឹងបានគ្រប់ខ្ញុំវាផ្្លត់ស្នៀតនិយាយទៅអូខេឥឡូវយើងចិត្តគ្រប់ហើយ គ្រប់ហើយអញ្ចឹងយើងអាចទៅមើលបានណាថាវាទទួលបានប្រមាណវាចំពោះអា quest mission មួយនេះអូខេតាមពិតខ្ញុំខានធ្វើយូរមែនតើដល់ពេលអញ្ចឹងខ្ញុំផ្លិចអូខេឥឡូវយើងមើលទាំងអស់គ្នា school នេះនេះយកនេះហ្នឹងហើយអូខេ អូខេអញ្ចឹងអាក្រោមហ្នឹងហើយទទួលបាន30 rep school អញ្ចឹងអ្នកទាំងអស់នេះពេលធ្វើ quest យកអាក្រោមកុំយកលើអូខេអញ្ចឹងខ្ញុំនឹងធ្វើព្យាយាមធ្វើចប់អញ្ចឹងដល់ពេលទៅចប់ខ្ញុំនឹងធ្វើការខតតទៀតអញ្ចឹងពេលនេះខ្ញុំសូមបិទបញ្ចប់តាមនេះហើយខ្ញុំនឹងបញ្ចប់វីដេអូថ្មី នៅក្រោយ នៅបន្ទាប់ពីខ្ញុំចិត្តគ្រប់ហ្នឹងហើយអូខេអូខេហ្នឹងហើយអឺបន្ទាប់ពីយើងធ្វើមួយរយៈពេលមកឥឡូវចិត្តគ្រប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើបាន11ដង អញ្ចឹងខ្ញុំខ្វះប្រហែលខ្ទង់6ទៀតទេអញ្ចឹង6ទៀតនេះខ្ញុំធ្វើតែម្ដងទេគឺគ្រប់ហើយណាហ្នឹងហើយតោះឥឡូវយើងទៅធ្វើទាំងអស់គ្នាអឺនិយាយទៅតើមាន ES បានធ្វើស្រួលអត់ ES ក៏ពិបាកដែរណាហើយខ្ញុំបញ្ជាក់ប្រាប់ចឹង ES នេះខ្ចីគេទេយើងបើសវាមកបើសវាមកហើយប៉ាក់នេះវាវ័យ monster រៀងតិចដល់ពេលអញ្ចឹងធ្វើរៀងលឿនបើ SMS អត់អីវ័យរៀងច្រើនប៉ុន្តែ វាចំកន្លែងដែរដែលប៉ះកន្លែងនេះអីល្អ ដោយសារកន្លែងនេះភាគច្រើន monster វាវាគុំគុំគ្នាម្ដុំនេះដល់ពេលអញ្ចឹងរៀងស្រួលយើងវាយហ្នឹងហើយតែបើសិនជាករណីប៉ះនៅ account យើងវាយមុននោះវិញចប់ monster វារៀងរៀងឆ្ងាយឆ្ងាយគ្នាបន្តិចដល់ពេលអញ្ចឹងពិបាកវាយមែនតើយើងឃើញ monster ពើក្រហមអញ្ចឹងប៉ុន្តែ ដល់ពេលវាយចូលហ្មងហ្នឹងហើយអានេះដោយសារយើងធ្វើនេះវាអត់មានអ្នកកោផងបើសិនជាមានអ្នកកោចាប់ គប់ដៃចេញខ្ញុំអូខេអញ្ចឹងយើងអឺមកខ្វែកដូចជាខ្ទង់2នាទីហ្នឹងចាំថៃហ្នឹងចឹងមកចឹងមិនជាបញ្ហានិយាយទៅអូស៊ីដែរអា អឺអ្នកទាំងអស់គ្នាហើយនិយាយទៅ hero បើទិញអ្នកទាំងអស់គ្នា hero hero ណាដែលមាន rep ប៉ rep school គ្រប់ហើយទៅក៏មិនហត់ពេកនិយាយទៅហើយប៉ដែលពិបាករោបើតាមអ្វីដែលខ្ញុំគិតទេនិយាយទៅ គឺ ES ហ្នឹងពិបាកអ្វីហើយខ្ញុំអ្នកខ្លះថាអូ ES quest ស្រួលតែខ្ញុំនៅតែមិនយល់ថា ES quest មិនស្រួលបើ skill វាសំខាន់ជាងគេគឺវ័យជាលក្ខណៈនេះលក្ខណៈ phone phone monster អញ្ចឹងវាអត់កើតទេ វាយម្ដងបានអញ្ចឹងបើ ES វាយបានតែមួយមួយនឹងដាវវាចូលម្ដងចូលតែមួយមួយទេចុយមើលខ្ញុំកាត់ skill អត់តនេះណាហា3ក្បាលទៅនោះទៀតតែពេលអញ្ចឹងពិបាកមែនទែននិយាយទៅពិបាកអូខេឥឡូវយើងខ្វះតែប្រហែលមើល8ទៀត8ទៀតយើងឡើងទៅវៃនៅ លើសបោណានៅលើនេះសបោ8នេះអឺនៅក្រោមនេះ និយាយទៅបើប៉ះបើសិនជាករណីវារ៉េនដមមកប៉ះខោនេះណាស្រួលវាយទេខោនេះដោយសារកន្លែងវាទូចឲ្យសម្បូរ monster រៀងច្រើនប៉ុន្តែបើសិនជាប៉ះកន្លែងខ្ញុំចូលដំបងនោះអានោះពិបាកមែននេះកន្លែងនេះច្រើនណាស់នេះឃើញទេកន្លែងទៅខោនេះគឺច្រើនហ្មងចឹងមក skill វាតា255គឺដាច់ឲ្យ monster ប៉ុណ្្នឹងអត់ជាបញ្ហាអីទេអញ្ចឹងនេះជា quest ចុងក្រោយដែលយើងធ្វើឲ្យ Izat ដើម្បីទទួលបាន rep 15000 ចឹងអ្វីដែលខ្ញុំរីកមិនប្រាប់អ្នកទាំងអស់គ្នាគឺព្យាយាមទិញ hero ឬក៏ hero ណាដែលមាន rep លេងស្រាប់ទៅមិនចាំបាច់ហត់ដូចខ្ញុំអ្នកទាំងអស់គ្នាហ្នឹងហើយហើយនេះសារប៉ EZ បើ ES វិញបាល់តែបើ ES 100%គឺខ្ញុំទិញភាគច្រើនគឺខ្ញុំរហើយបើសារអត់គ្រប់គឺខ្ញុំអត់ទិញទេ rep 15000នេះអញ្ចឹងកន្លែងនេះយើងយកវា mission នេះមកអូខេយកនេះអូខេអញ្ចឹងអាក់មកឡើង អូនេះតម្លើងអូខេអញ្ចឹងវាឡើងបានគឺ15000អញ្ចឹងយើងអាចពាក់ sensor 8បានហើយអ្នកទាំងអស់នេះនេះគឺ sensor 8 sensor 8មួយនេះខ្ញុំចូល TT បានទេណា sensor 8នេះខ្ញុំចូល TT បានទេតែ sensor 8បូក9គឺនៅក្នុងសອບរបស់ខ្ញុំអូខេអញ្ចឹងចំពោះវីដេអូក្នុងការធ្វើខែប៉ាដូចខ្ញុំរីកមិនអញ្ចឹងទិញ hero ដែលមាន rep ប៉ាស្រាប់គឺងាយស្រួលជាង hero ដែលមិនមាន rep ប៉ាហ្នឹងហើយនិយាយវាហត់ទៀតទៅព្រោះ rep ប៉ា offline ក៏ងាយឡើងដែរដូច rep hard skill ទេវាឡើងលឿនណា អូខេអ្នកនរគ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអូខេអរគុណបាយបាយ